tuần tí đôi đôi chi ưu tí họ khẳng một tí mơ một thiên nạ tuần tí sẽ xót tỏ dạ, con nó gần đi nó ưu tiêu họ tiêu tiêu hợp chia một thiên nạ rồi còn đủ thiên nạ rồi còn mà chắc sao ăn lấy mà ấy ấy chứ ជាអីចឹងជាប្រធានជាអនុចឹងទៅបងគួអស់មិនអាការអស់ទៅហើយបងមានដែរចូលងងជួយម៉ៃល្ងង តអូខេឥឡូវយើង ទៅបដាបដាអញ្ចឹងតោះបដាបដាបាទយើងបដាបដាតឥឡូវយើងមើលអានេះគឺម៉ាសសរុបណាម៉ាសសរុបគេប្រាប់ម៉ាសសរុបហើយគេប្រាប់អាលើនេះដាក់ភូជ្រើសរើសសមាជិកដាក់ដាក់3 ប្រធានអនុសមាជិកហើយនឹងដាក់ order មួយទៀតមកហើយអញ្ចឹងយើងគិតនេះចំនួនដូច creative ប្រភេទនីមួយៗទីមួយយើងប្រើរូបមន្តម៉ាស់យកមកណាប្រើរូបមន្តម៉ាស់ទ្រអំសន្នឃើញមួយមួយតែពីរតែគេត្រូវឥឡូវមិនមិនអត់យល់ណា បាទបំរាប់បំរាប់បំរាប់គឺ5ម៉ាសសរុប បាទស្មើ14 14 14ຂະຫນາດກະບານ bạn ấy à, à, à. ôn lại ôn ôn ôn thì gian đó à, anh thông nhỏ thông nhỏ tuổi lỡ mưa anh thông ôn tha mà anh thông a lư xe mình a thông những xe ấy thời gian á a thông những xe a à, thông xế kinh à, mà ok hmm chưa có thể ờ, chẳng tới chứ còn coi phát phát phan tiết này nói mà càng thời thời mà hiển cái à ចាំតែកូនចៅសត answer ទៅអញ្ចឹងយើងធ្វើនេះអានេះជា mass សរុបអញ្ចឹងអូនណា mass សរុបបើ mass សរុបអញ្ចឹងអូនត្រូវត្រូវធ្វើធ្វើមិនគឺយើងទៅរកតាមគោលការណ៍អីទេដោយគេ វិចារមកប្រៅមុន mass សរុបហ្នឹងមកដោយដោយគេដោយនៅ creative 1មាន mass short answer ទាំងអស់ដោយ nucleotide មួយមានម៉ាស់ molecule អឺហ៊ានក្រួយឯងជប់ចេះភ្លាមចាំមិនចាំមិនហ៊ានក្រួយទៅជួបចេះជួបចេះទៅចាំមិនហ៊ានក្រួយដែរគោះចេះដោយ nucleotide មួយមានម៉ាស់ molecule ជាមធ្យម ơi nữa đóng thế anh toàn thừa phong nữa ដោយនៅឃ្លាទី1មានម៉ាស់ម៉ូលេគុលជា200ຂະຫນាត់កបោនអញ្ចឹងយើងដាក់មកគេបានអូនតោះគេបានម៉ាស់ម៉ាស់សរុបម៉ាស់សរុបស្មើបាទស្មើអឹមនឹង300 បាទ300ខ្នាតកបោនបានកបោនអញ្ចឹងនាំឲ្យនាំឲ្យ m ហ្នឹងហើយ m ស្មើ mass សរុប mass សរុបចែកប៉ុន្មានអូន mass សរុបចែកនឹង300 ឥឡូវគ្រូដាក់សេជាសញ្ញាចែកហ្មង បានមកសរុបកម្មទុកគ្រូហ៎កម្មទុកអេអូនឯងសរសេរនៅនោះវាស្រួលជាងគ្រូនៅនេះព្រោះជឿដាក់រូបមុននៅវែងយូរពេកអញ្ចឹងស្មើមកម៉ានមក14និង04ដង 04ដងហើយចែកនឹង300ពិសី4800 4800បាទហើយអូនតាមគួរការវិញមកមកតាមគោលការណ៍បំពេញបាទបាទអាបំពេញតេ c បំពេញ c នាំឲ្យ a ស្មើទេ c ស្មើ c ឃើញហើយ m ស្មើអី m ស្មើ a បូក t បូក c បូក c ស្មើ2ដង a បូក2ដង Thế ai cũng cất ai ai trên bà hẹn đấy nhà dạ, em toàn hộ lối bán này đang trên khu này vì ai em mê nhau mà lại phục ừ ao ao này tới từ chứ á al alp mau alp apu senyap di jalan cek c kích là hốt mê nhưng họ hot ắt tiền It's not maintained or the audience qual. Sort, say sort, sort, sort answer, say ban 100 character. bốn quan bảy hỏi bốn quan bảy 100ចែក2អញ្ចឹងយើងស្មើ2400ហើយប៉ុណ្ណឹងទៀតដាក់ស្លាប់ដាក់ស្លាប់អឺ នៅដាក់ស្លាប់ដាក់អីជុំពេញហ្នឹងហើយគេបានគេបានមកអូនតគេបានមកយើងដាក់ចងសម្ព័ន្ធជាមួយនឹងវាមកហើយនេះចងសម្ព័ន្ធនេះអឺដាក់អីគេលេខ1ណាលេខ1នេះលេខ1នេះឃើញទេអាសេស្មើ1200 នៃការទី1ហើយ a បូក c ស្មើ2400តោះឃើញមែន a ម៉ាន c ម៉ានកូនតោះ a 1700 c 600អី1800បាទ c 600 Hmm. Same same. Đó, same same mà mua tiết Đôi ní. Đôi ní. Uh, asthma trong máu hai đây và nô khó xưa đó khả năng តោះអូខេឥឡូវយើងចូលដល់សំណួរបន្តគឺសំណួរខអឺករណីចំនួននៅខេត្តទីប្រភេទនីមួយៗរបស់របស់ ARN ពេលស្វែងម្ដងពេលអញ្ចឹងអូនសេវិចារថាដោយ molecule ADN មេ1ស្វែងម្ដងពេលឯង ឯងមិនថាម៉េចតម្លៃកាន់ឯងនៅពេញមិននៅស្ងៀមទេបើលុយរហូតបើលុយមិនជួការនៅគិនវាំងយើងមិនស្គាល់រចនាប័ទ្មនៅវាំងច្រើនឬក៏នៅក្នុងត្រាំទីពេលខ្លះជួបជនជាតិជាដើរមួយវាខ្លះខ្លះទៅដឹងច្រើនណាស់ប៉ុន្តែវាមិនអន់អន់ទេនាំឲ្យដើរលេចកាត់ជាងបងពួកឯងមានហើយទៅរៀនពេញទៅរៀនមានកំដៅទៅរៀនកូនពេញបានហើយ ក្នុងរៀនហ្នឹងអនុតំទីឡាមានគ្រូបតទេហឹមបានតាមបានទេឯងបានមកជិះទៅបាន ពីរដងពីរដងតើទៅខ្ញុំចាយឬឯងប្រាប់ទៅថាចាយទៅមិនចាយមកថាទេចាយមកពីទៅដាក់រកចាយមកពីទៅតែចាយមកពីទៅស៊ីអីទៅ គុំអូទីកន្លែងហ្នឹងមិនថាពិសេសបាទទៅនាំទៅវត្តអីទៅវត្តចូលតាមណាអត់ណាអញ្ចឹងបញ្ញាខ្លះឲ្យប្រាប់ថាទៅទៅទៅមួយបញ្ហាអីផ្សេងៗទៀតឥឡូវឆ្លើយអស់ហើយមួយដែរមួយឈឺអត់បានគេថាយើងអន់ទៀតប៉ះដឹងទៀតទៅមួយ តែឥឡូវជាគ្រូឆ្អឹងច្រើនហើយចាំថ្ងៃណាយកយកអាគេហៅថាលំអិតយកមកមើលបន្តទៀត Telegram ទៀតអីអានឹងលេខទូរស័ព្ទសម្រាប់ Telegram ឬក៏លេខទូរស័ព្ទប្រភេទហ្នឹងក៏បានដែរឥឡូវលេខទូរស័ព្ទមក Telegram ទៀតទេលេខទូរស័ព្ទប្រើ Telegram ឧទាហរណ៍វាអញ្ចឹងទៅលេខទូរស័ព្ទក្នុង Telegram បាទណាអញ្ចឹង អ្នកនរគ្នាចាំរូបមុននឹងនៅគ្រូអិននិយាយច្រើនដោយសារវាអដែលអដែលពេកណាវាអដែលអដែលពេកចឹងគ្រូអិននិយាយអាហ្នឹងឯងអាមុំចាំណាអឺនេះអិនអាហ្នឹងខ្លាចតពួកអូនឯងមិនចាំអាហ្នឹងហ្មងចឹងដោយ molecule អាដែល NA មួយ vay làm thuế và bạn đang muốn đó rồi tôi bán để ăn đi xoáy quân nán សេគុណពីស្វ័យតម្លើង4ដង4ដង